so high on top of the hill បាយតុងក្រុមទឹកក្រូចពណ៌ទាំងអស់នេះដាច់ពីគ្នា You and so bright ចាប់បិទបងមួយទ្វារប្រព័ន្ធកម្មគិតថាសំគំមើលវាម្ដងទៀត Did you make me tripping let tripping on a sea I do my violin yes I know no more tear លឿងក្រហមនៅទីនេះ lady Give me more He let me fall តបីស្រទាប់សារលើជាតិអតិពលកំពុងជាតិវត្ថុបំណងទុកគុណនេះដាក់ចុះក្នុងខ្សែបន្ទាត់មួយទៀត Trip in the city on my zone Giving goosebumps to my bone ចាប់ដាំពី song That's អត់ទៅទេផ្ដាំពី home ព្រោះដល់ខ្ញុំផ្លេកក៏ខ្ញុំខំចង់បេះដូងរឿងខ្ញុំជូចកពីទឹកថ្នោត ឆ្នោវល់ខូចដូចជាត្រូវគេខោគ្មានអសត់ណាព្យាបាលបានឡើយខំហាយស្បាត់ឲ្យគ្រប់ចំឡើយត្រនឹងជាទុនស្លាដូចខ្នងនឹងរត់ស្លុបគ្នាពលួយតែស្មីឡើយ I feel lost every time I walk around I'm on my lost every night I tear down How much it cost to save me from drown I got two palms I pull myself out កុំចង់ដោះកុំចង់ដោះសូជាមួយរបបពេលដែលបដូរយ៉ាង control យកនឹងជាប់នឹងខ្នង ដល់ពេលដែលត្រូវរលត់ពេលដែលអង្គវាវាលេងដូចបន្ទុកពេលដែល skill ត្រូវស៊ីសិនត្រូវបញ្ឈប់ Pass me that lie ដល់រឿងទាំង lie ខ្ញុំវា until រលត់រូឃ្លីនឹងចាយស្គាល់លោស្គាល់ហើយ making your eye ទាំងជាអាពុន Oh